សម្ដេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា លើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្រើប្រាស់រថយន្តក្រុងឬរថយន្តរួមដើម្បីកាត់បន្ថយការកកស្ទះក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេនកាត់បន្ថយការធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនមកប្រើរថយន្តក្រុងឬរថយន្តរួមគ្នាដើម្បីកាត់បន្ថយការកកស្ទះសម្រួលដល់ការដឹកជញ្ជូនព្រឹត្តភូកីឡានិងភ្ញៀវអន្តរ ជាតិការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបែបនេះក្នុងពិធីជួបជុំសំណេះសំណាលនិងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន4264នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាយោងតាមរបាយការណ៍កីឡាករកីឡាករនីមកពីគ្រប់ប្រទេស មានរហូតដល់ទៅជាង12000នាក់ ឯណោះដូច្នេះគ្រាន់តែការធ្វើដំណើរមធ្យោបាយធ្វើដំណើរនិងការស្នាក់នៅវាមិនមែនជាការងាយស្រួលទេនេះអាចនិយាយបានថាជាការទទួលភ្ញៀវទ្រង់ទ្រាយធំដែលយើងមិនធ្លាប់មានពីមុនមកសម្ដេចតេជោថ្លែងបញ្ជាក់ថា យើងត្រូវរក្សានៅស្ថានភាពដ៏ល្អប្រសើរសម្រាប់ការធ្វើដំណើរនានារបស់កីឡាករមកពីបណ្ដាប្រទេសផ្សេងៗរួមទាំងកីឡាករក្នុងប្រទេសយើងផងដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថ ថែមថាខ្ញុំស្នើឲ្យមានការយោគយល់ពីប្រជាជននៅក្នុងរាជធានីភ្នំពេញនៅពេលមានការកកស្ទះក្នុងការដឹកជញ្ជូនកីឡាពីកន្លែងប្រកួត ទៅកន្លែងស្នាក់នៅពីកន្លែងស្នាក់នៅទៅកន្លែងប្រកួត សូមមេត្តាយោគយល់អធិស្ឋានចំពោះបញ្ហានេះដែលយើងធ្វើជាម្ចាស់ផ្ទះយើងត្រូវមានការទទួលខុសត្រូវមួយដើម្បីធានានៅកម្មវិធីប្រកួត និងធានាដល់សុវត្ថិភាពសម្រាប់កីឡាករកីឡាករនីដែលមានដល់ទៅជាង12000នាក់